ខ្ញុំលើកដៃអង្វរកចំពោះប្រជាពលរដ្ឋរបស់យើងចំពោះប្រសង់ចំពោះប្រជាពលរដ្ឋសូមយោគយល់ចំពោះសភាពការលំបាកនេះ ហើយការយោគយល់ទាំងអស់នោះគឺដើម្បីសេចក្តីសុខផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ម្នាក់គ្រួសារនីមួយៗទៅប៉ុណ្ណោះ មេរោគកូរណារៀបត្បាតប្រហាមនុស្សក្នុងលោកីជីវិតរອບសែនត្រូវបានខ្សិនខ្សីសង្វេកពេកក្រៃស្លាប់ព្រំកោ លោកបានគិតគូមិនដឹងអងយូខ្នះខ្នែងខ្វល់ខ្វាយរៀបចំយុទ្ធសាស្ត្របញ្ជាអន្តរាយឲ្យខ្មែរក្រុមកាយប្រឆាំងកា សិនអ្នកមកពីក្រៅក្រែងមេរកនៅសំងំលាក់ពួនតាមដានពីនិតឲ្យបានជាប់ជួ sông ឬប្រជា